ខ្ញុំអ្នកបាញ់សัตว์ដើរកាត់នៅចំការចៃដនជួបផ្កានៅភូមិក្បាលជ្រោយមកផាច្រើនណាស់រឹងបានតែមួយចិត្តខ្ញុំផ្ដើមព្រួយព្រោះលួចស្នេហា ផ្ដាំតាមទូតអើយរូតអើយចុតមកអ្នកនោះរូបកាយស្គៀងស្គមខ្លោចផ្សាខ្វាំងទៀងបុនសាំងខ្វាំងទៀងវាចាមិនអាចស៊ើបការឲ្យដឹងចិត្តស្រី បុកផាក្បាលជួយខ្ញុំធ្លោយចិនតា ប្រកោវាសនានឹងចន្ទភែងក្តីអូលោកអ្នកតានាមក្បាល8ពញ្ញុលសពស្រីពីរឿងខ្ញុំផង ប្រាថ្នាបេះផ្កាងើយក្បាលជ្រួយតែមិនអោយរយ ជ្រុំធ្លាក់ចោលតរៀមជាបាំងតាកំព្រាបងកងើសូមផ្ញើខ្លួនផងក្នុងនាមអកស័ព្ទ ក្បាលជ្រួយខ្ញុំធ្លោយចិនតាប្រកោវាសនានឹងចិនភាំងក្តីអោលោកអ្នកតានាមក្បាល8ពញ្ញុលសពស្រីពីរឿងខ្ញុំផង ចិត្តនេះប្រាថ្នាបាញ់កាងអើយក្បាលជ្រោយថែមិនអោយរយជ្រុងធ្លាក់ចោលតរៀមជាបាំងសាកំព្រាបងកងសូមផ្ញើខ្លួនផងក្នុងនាមអងស័ព្ទ